បាទឥឡូវយើងចូលមកដល់សាច់រឿងបាទយើងបង្វែរអារម្មណ៍ទៅ បារាំងម្ដងបាទជាមួយនឹងក្រុមអ្នកមាន បាទអ្នកមាន PAG ហើយ PAG នឹងមានរឿងរ៉ាវយ៉ាងម៉េចទៅហើយ PAG គឺមានរឿងពីរបាទឥឡូវពូសរុបចូលគ្នាហ្មងបាទឥឡូវនេះគឺក្លឹបបាល់ទាត់ប៉ារីសសាន់ហ្សឺម៉ាន់បានកំពុងតែនឹងពិចារណាថាគួរបញ្ឈប់ឬក៏បន្តបើកប្រាក់ខែឲ្យសេជេអូរ៉ាម៉ូសទៀតឬក៏យ៉ាងម៉េចឥឡូវនេះគឺសេជេអូរ៉ាម៉ូស នៅតែរបួសគឺមិនទាន់បានបង្ហាញខ្លួនឲ្យក្រុមប៉ារីសសូម្បីតែ1វិនាទីនៅឡើយទេ ចាប់តាំងពីរូបគេនឹងគឺផ្ទេពីរៀលម៉ាឌ្រីតដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដីបារាំងជាមួយនឹងក្លឹបរយៈមួយនេះសេជីអូរ៉ាម៉ូសគឺអត់បានលេងទាល់តែសោះតាំងពីមកឥឡូវជិតឥឡូវចូលដល់សប្តាហ៍ទី10ហើយនៅបារាំងលីកអងហើយរ៉ាម៉ូសក្នុងមួយខែក្លឹបត្រូវចំណាយគាត់នោះគឺ1លានអឺរ៉ូអញ្ចឹងគាត់មក3ខែជាងហើយក្លឹបចំណាយទៅលើគាត់នោះគឺជិត4លានអឺរ៉ូហើយ អញ្ចឹងក្លឹបប៉ារីសមិនអាចចាយលុយខ្ជិះខ្ជាយតរទៅទៀតបានទេពួកកំណងពេលនេះគឺក្លឹបប៉ារីសកំពុងតែជួបវិបត្តិហិរញ្ញវត្ថុផងហើយរ៉ាម៉ុងមិនដឹងថាពេលណាដែលត្រូវគាត់ជាអាចនឹងលេចឲ្យប៉ារីសបានទេក្តីរំពឹងរបស់ក្លឹបគឺចង់ឲ្យរ៉ាម៉ុងចូលលេងដោយកីឡាករដទៃទៀតប៉ុន្តែគាត់នៅវឹកខាត់ថ្ងៃដំបូងគាត់របួសបាត់ហើយនោះឥឡូវប្រាក់ខែគឺនៅបើកទីទាត់ដដែលមួយសប្តាហ៍35ម៉ឺនអញ្ចឹងមួយខែវា1លានជាងអញ្ចឹងត្រូវទូទាត់ឲ្យរ៉ាម៉ុងរៀងរាល់ខែ ឥឡូវក្លឹបកំពុងតែពិចារណាថាតើគូបន្តទុករ៉ាម៉ូសឲ្យនៅឲ្យនៅទឹកដីបារាំងតរទៀតឬក៏បងលួយផ្ដាច់កងត្រារបស់គាត់ត្រឹមហ្នឹងកងត្រា2ឆ្នាំជាមួយនឹងសេយូរ៉ាម៉ូសរ៉ាម៉ូសូយរ៉ាម៉ូសូយអត់បានលេងសោះហ្មងមកនេះអត់បានលេងសោះហ្មងរ៉ាម៉ូសសំបីតែ1វិនាទីក៏អត់បានលេងដែរចាប់តាំងពីលឹករបស់បារាំងបើកមកអត់បានលេងទេអញ្ចឹងចាំមើលថាការពិចារណា របស់ក្លឹបជាមួយនឹងក្រុមក្រុមប្រឹក្សាវិបត្តិរបស់ប៉ារីសតើគេសម្រេចយ៉ាងម៉េចអូយអាណិតគាត់ដែររ៉ាម៉ូសខំរៀលតឲ្យមួយឆ្នាំអត់សុខចិត្តតខ្លីពេកព្រោះគាត់ គឺជាកីឡាករសំខាន់អាចថារៀលនឹងក៏គួរតែមានមនោសញ្ចេតនាតកងត្រាយគាត់យ៉ាងតិចក៏3ឆ្នាំហើយណាហើយគ្នាចង់ចូលនិវត្តន៍នៅរៀលតែរៀលអត់រៀលស្អប់តាអញ្ចឹងស្អប់តាអារឿងដែលថាអាកីឡាករល្អ អត់គូថាផ្ដាល់តម្លៃឲ្យគ្នាឲ្យគ្នានឹងមានកិត្តិយសឲ្យគ្នាបញ្ចប់អាជីពនៅនឹងទៅត្រឹម3ឆ្នាំអីហ្នឹងអត់ឲ្យគ្នាតមួយឆ្នាំឲ្យរ៉ាមកខឹងខំជួយក្រុមមកតាំងពីណាពីណីនៅឡើង10ឆ្នាំជាងអីអត់អត់ព្រមតាបរិយ័តព្រមហើយរ៉ាម៉ូក៏សម្រាប់ចិត្តចែកផ្លូវគ្នាមួយរៀលនឹងមកចូលរួមជាមួយនឹង PIG ដែលគ្មានតម្លៃខ្លួនទេ តែដល់ពេលមកនេះវាខុសពីការរំពឹងទុក មកដល់គាត់ទៅចូលវឹកហាត់ថ្ងៃដំបូងរបួសបាត់ហើយហ្នឹងដោយសារគាត់ប្រឹងពេកលាកសាច់ដុំផងស្មាផងឥឡូវហ្នឹងក្លឹបគេអស់ការអត់ធ្មត់អីគេថាគេបើកប្រាក់ខែឲ្យមួយខែមួយលានជាងមួយខែមួយលានជាងហើយដល់ពេលរ៉ាម៉ុងអត់មានបានជួយអីដល់ក្លឹបផងអញ្ចឹងគេកំពុងតែពិចារណាឥឡូវមានរងចាំមើលថាសប្តាហ៍នេះតែក្លឹបគេគិតយ៉ាងម៉េចចំពោះរ៉ាម៉ុងរ៉ាម៉ុងរឿងទៀតហើយរ៉ាម៉ុង រ៉ម៉ូសចុងក្រោយស៊ូមស៊ូបាទមិនអ៊ីតាលីក៏អង់គ្លេសដែររ៉ម៉ូសមានតែ2លីកហ្នឹងទេបើសិនបើបារាំងផ្ដាច់កុងត្រាត្រឹមហ្នឹងអញ្ចឹងចាំតាមដានរឿងរ៉ម៉ូសតទៅមុខទៀតឥឡូវចូលដល់រឿងមេស៊ីម្ដងរឿងមេស៊ីស៊ូថាមេស៊ីមានបញ្ហាជាមួយនឹងប៉ារីទេអត់មានទេព្រោះថាមានអតីតកីឡាករពីមុនពីមុនមកគេធ្វើការរិះគន់ទៅលើលីអូណែលមេស៊ី គេធ្លាប់ថាមេស៊ីគឺជាព្យុះភ្លៀងដ៏អាក្រក់បំផុតសម្រាប់ក្លឹបណាក៏ដោយឲ្យទៅជួបជាមួយជាមួយនឹងមេស៊ីអឺក្នុងកំឡុងពេលមេស៊ីកាលេនៅបាសេទេណាអញ្ចឹងគេចាត់ទុកមេស៊ីគឺជាតួអង្គសំខាន់បំផុតនៅក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្នតែអ្វីអ្វីគ្រាន់តែជាពាក្យចចាមរាមប៉ុណ្ណោះហេតុអីបានពូហ៊ាននិយាយអញ្ចឹងយើងគិតថាយើងសាកសម័យមើលថាអង្ការដែលគាត់នៅបាសេគឺគាត់ធ្វើអ្វីឲ្យអ្នកគ្រប់គ្នានោះគឺភ្ញាក់ផ្អើលខ្លាំងណាស់ជាពិសេសគឺ fan អ្នកគ្រប់គ្រងមកនៅក្នុងពិភពបាល់ទាត់ ក្នុងកំឡុងពេលដែលគាត់នៅបាសេចុះហេតុអីនៅពេលដែលគាត់ចេញពីបាសេគាត់មកលេងនៅប៉ារីសហេតុអីគាត់មិនធ្វើឲ្យអ្វីអ្វីវាពុះកញ្ជ្រោលដូចនៅបាសេដូចនៅការលេងនៅលីកនៅអេស្ប៉ាញហ្នឹងទៅគឺវាអត់សោះហ្មងរហូតដល់មានអឺអតីតកីឡាករខ្លះគាត់រិះគន់ថា មើលទៅមេស៊ីដូចជាមិនណាស់ណាទេដូចគេដូចឯងហ្នឹងដូចជាមិនដូចអ្វីដែលគេនិយាយផងអញ្ចឹងបានន័យថាប៉ារីសគឺផ្ដល់ក្តីសង្ឃឹមខ្លាំងណាស់ទៅលើមេស៊ី ប្រាក់ខែមេស៊ីមួយសប្តាហ៍ជិត1លានប្រាក់ខែមេស៊ីមួយសប្តាហ៍ជិត1លានស្មើនឹងរ៉ាម៉ូសរងមួយខែហើយសួរថាក្លឹបហេតុអីបានហ៊ានចាយលុយសម្បើមទៅលើមេស៊ីដោយសារក្លឹបគិតថាយកមេស៊ីមកទី1គឺប្រជាប្រិយភាពទី1គឺប្រជាប្រិយភាពរបស់ក្លឹបទី2 marketing រឿងទីផ្សារលក់សម្លៀកបំពាក់ទាក់ទាញអ្នកគ្រប់គ្រងអ្វីសពបែបយ៉ាងក៏វាឡើងទៅតាមនឹងដែរពួកអតិពលរបស់មេស៊ីក៏មិនចាញ់រ៉ូណាល់ដូដែរនៅលើវិស័យបាល់ទាត់ ទាំង sponsor ទាំងសម្បត្តិចូលទស្សនាទាំងអ្នកគ្រប់គ្រងទាំងសិទ្ធិលុកនៃការផ្សាយគឺវាកើនឡើងទូលំទូលាយក៏ប៉ុន្តែបើទោះបីជាប្រមាណចំណុចនោះវាឡើងក៏ពិតមែនតែតម្រងលេខរបស់គាត់អត់ឡើងទេអត់ឡើងទាល់តែសោះហ្មងហើយមេស៊ីទៅទៅនឹងរកបានទីគ្រាប់ទេឲ្យប៉ារីសសាន់ហ្សឺម៉ាន់អញ្ចឹងវាខុសពីការរំពឹងទុកហើយកីឡាកររបស់ប៉ារីសគិតមើល ឥឡូវហ្នឹងបើនិយាយពីគីបហ្នឹងគឺសឹងថាអត់មានណាស្មើប៉ារីសទេគីបលើហ្នឹងមានឌីម៉ារីមានអឹមបាប៉េមានណេម៉ាមានមេស៊ីទៀតតែមេស៊ីដូចជាអត់ដូចជាអត់ធ្លោអីហ្នឹងអត់មែនអានេះយើងនិយាយតាមការមើលឃើញហើយតើរយៈពេលប្រហែលទៀតដែលមេស៊ីត្រូវត្រូវត្រូវត្រូវត្រូវត្រូវត្រូវធ្វើឲ្យក្លឹបក៏ដូចជាអ្នកគ្រប់ត្រូលភ្លឺភ្នែកភ្លឺភ្នែកភ្លឺភ្នែកថាអូល្អមែនដូចពាក្យចាមរាមដែលគេល្បីមែនតែឥឡូវអត់ទេណាអត់ទេ ហើយឆ្នាំនេះប្រសិនបើ PSG របូតពាន UEFA Champions League ទៀត Messi រត់តានេះទៀតរត់តាប្របាក់ទៀតហើយជាប្រៃភាពវាមិនអាចថានៅគង់វងនៅថិតថេបានវាជាតែធ្លាក់ទៅម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចពួកគាត់ការលេងនៅបាសេពីពីវាផ្សេងដល់ពេលមកលេងនៅប៉ារីសវាផ្សឹងវាអត់ដូចនឹងការនៅបាសេទេទាំងការលេងទាំងការសម្របខ្លួនទាំងការយល់ចិត្តទាំងទីកន្លែងសពបែបយ៉ាងគឺខុសគ្នាទាំងអស់ហ្មង អាណិតដែលអាគ្នាមិនចង់ចេញទេតែក្លឹបវាអត់មានលទ្ធភាពបើកលុយឲ្យហើយនៅយ៉ាងម៉េចហើយប្រឹងឲ្យលេងហ្វ្រីលេងមិនកើតត្រូវអញ្ចឹងកូនផងមកទឹកទឹកដោះគោកូនខោកតោបអាវខោអាវអូបន្លែត្រីសាច់ប្រហុកអំបិលអីមានប្រពន្ធមានកូនតើយើងមិនស៊ីលេងឲ្យអត់យកលុយមិនកើតមិនចឹង ហើយលោកចនឡាបូតាគាត់ទៅឡើងមកចំនួនតម្លៃលោកបាត់ដំណូងនឹងជាប់ជាប់ដាំមានអីទីរំថ្មបាក់អញ្ចឹងវាក្លឹបវាអត់មានលទ្ធភាពទេមកគាត់ចេញហ្នឹងមកគាត់មកប៉ារីសហ្នឹងមកប៉ារីសហ្នឹងក៏និយាយទៅគឺអូយអាហ្នឹងសិតកម្មហ្មងថាសិតកម្មហ្មងសិតមកនេះសិតបំណុលកម្មហ្មងរងថ្ងៃប៉ារីសបានមេស៊ីដូចបានតែខ្លួនទេដូចបានតែសម្បកកាយទេនោះអារម្មណ៍នៅបាសេនោះហើយថ្ងៃម្សិលមិញ សារព័ត៌មានកីឡាមានឈ្មោះថា Sport បានសម្ភាសន៍មេស៊ីគេសួរមេស៊ីថាតើថ្ងៃអនាគតមេស៊ីចង់ត្រឡប់ទៅបាសេវិញទេឬក៏ចង់បញ្ចប់អាជីពនៅប៉ារីសដល់មេស៊ីគាត់ឆ្លើយទៅអ្នកកាសែតអឺកីឡាថាម៉េចអត់មេស៊ីគាត់បានឆ្លើយទៅកាន់អ្នកកាសែតថាថ្ងៃអនាគតគាត់នឹងត្រឡប់ទៅបាសេវិញក៏ប៉ុន្តែគាត់ទៅនឹងមិនមែនទៅក្នុងនាមជាកីឡាករដូចរាល់ថ្ងៃនឹងទេគាត់ទៅក្នុងនាមជាតំណែងណាមួយនៅក្នុងក្លឹប តែអ្វីដែលគាត់ចង់បាននោះគឺគាត់ចង់បានតំណែងជាប្រធាន ខាងបច្ចេកទេសកីឡាបានន័យថាគាត់ជាអ្នករៀបចំគាត់ជាអ្នកទិញគាត់ជាអ្នកប្រឹក្សា ថារៀបតម្រង់លេងយ៉ាងម៉េចអីយ៉ាងម៉េចជាមួយគ្រូព្រោះគាត់ខាងបច្ចេកទេសកីឡានៅក្នុងអញ្ចឹងគាត់ចង់ទៅបានតំណែងហ្នឹងគាត់នឹងទៅវិញដោយពូនិយាយអញ្ចឹងថាមេស៊ីគាត់នៅបាសេ20ឆ្នាំជាងវាដូចជាគ្រូសាគាត់វាដូចជាទឹកដីរបស់គាត់ទោះបីជាគាត់ជាជនជាតិអាសង់ទីនក៏ដោយ អញ្ចឹងបើទោះបីជាគាត់ចាក់ចេញហើយមកទល់ទៅពេលនេះក៏គាត់នៅតែដេកនឹកដេកសម័យសម័យដេកយល់សពថាលេងឲ្យបាសេពាក់អាវបាសេអញ្ចឹងអាណិតដែរអាណិតអារម្មណ៍មួយនឹងដែរយើងនៅពេលមានអារម្មណ៍ថាឧទាហរណ៍ថាយើងនៅខ្មែររាល់ថ្ងៃនេះតែដល់ស្រាប់អសុកសុកគេនិរទេសយើងយើងស្ម័គ្រចិត្តនោះទៅរងនៅឥណ្ឌាទៅអញ្ចឹងយើងនឹកហើយនឹកមានតកប្រទេសយើងនឹកមានតភូមិនឹកគ្រួសារយើងនឹកអ្វីអ្វីដែលយើងធ្លាប់មានពីមុនអញ្ចឹងមេស៊ីក៏ដូចអញ្ចឹងដែរបងឯងគាត់អត់សប្បាយចិត្តទេអាណិតគ្នាដែរ ធ្លាប់អសពបែបយ៉ាងនៅបាសេដូចជាគ្រូសាយ៉ាងកក់ក្ដៅមួយអញ្ចឹងតែមកទល់នឹងពេញនេះគឺចប់ហើយនេះអាជើងប៉ារីសមកហើយនេះអាជើងប៉ារីសអត់បានពាក់អាវប៉ារីសទៀតហើយឆាប់ទៅពាក់អាមែនយូចេញទៅអត់មានណូទេទៅទៅពាក់អាមែនយូអត់មានណូទេទៅពាក់អាមែនយូ មែនយូមិនឲ្យចូលឡាយទៅទៅមកទៅឲ្យប៉ារៀនឲ្យចូលឡាយហ្នឹងហើយចំពោះមានតែប៉ុណ្្នឹងទេយប់នេះដើម្បីចែករំលែកទៅកាន់បងប្អូនយើងដូចជាអ្នកគ្រប់គ្រងមិនបងភ្លេងមិនបងភ្លេងមិនកំពុងភ្លៀងហើយត្រានត្រយអូនរងទេដល់ហើយចេញ សសក់ใส่กระดานไหมវាទៅអាយប៉ារីសឲ្យដូរអាយមែនយល់ពាក់ទេស្រឡាញ់អាយប៉ារីសអាវាពាក់ទៅនឹងថ្ងៃយើងអរគុណច្រើនពូអរគុណពូមានតែប៉ុណ្្នឹងទេដោយសារថ្ងៃហ្នឹងក៏និយាយច្រើនដែរតាក់ទងទៅនឹងរឿងរ៉ាវកីឡាករបាល់ទាត់ក៏ក៏ជាការចែកបាល់ហើយបាល់របស់យើង គឺបានមកដល់ ទីក្រុងភ្នំពេញហើយចំនួន1000គ្រាប់ហើយពូនឹងបើកយុទ្ធនាការចែកគ្រាប់បាល់អឺពូប្រាប់មកហើយថា គ្រប់ក្រុមបាល់ទាត់ដែលមានក្រុមមិនថាក្រុមតូចឬក្រុមធំអាចស្នើមកកាន់ពូបានឬក៏តាមរយៈ page 12 happy ដើម្បីទទួលយកគ្រាប់បាល់ដោយដោយក្នុងមួយក្រុមពូឲ្យ5គ្រាប់ក្រុមបាល់ទាត់មួយក្រុមពូឲ្យ5គ្រាប់ដើម្បីយកទៅហាត់ឬក៏យកប្រើការទៅតាមអ្វីដែលក្មួយមួយចង់បានសម្រាប់ការលេងកីឡាបាល់ទាត់ចុងក្រោយហ្នឹងហើយយើងចូលរួមលេងកីឡាទាំងអស់គ្នាដើម្បី ជៀសវាងពីគ្រឿងញៀនហើយនិងអំពើអបាយមុខផ្សេងៗពីពូជីងចក់អភិជនអរគុណ